ចង់លំបាកនោះជាអ្នករូបរើគ្មានណាទេព្រះអង្គអត់មានជនបរទេសឬក៏ពីវិរៈសាសនាមកទៅដូចជាគឺសាសនារូម៉ាញ់សាសនាពុរាណសាសនាឬក៏សាសនាប៉ុនឬក៏ប្រទេសដំសាសនាអត់ទេ ព្រោះសាសនាគេហៅជារសាសនាគឺមានគោលការណ៍របស់គេគេមានបាត់មាននៃរបស់គេមានព្រះរបស់គេគេគោរពប្រតិបត្តិតាមរឿងរបស់គេដោយមិនទៅមានទៅបំពេញយើងគឺមកបតិភិឯងមកលំសំគ្នាឯងបបាក់គ្នាឯងជាលំសំគ្នាឯងពុទ្ធសាសនិកឯងទៀតដែលយូរយូរយូរទៅចិត្តកើតសម្ដិតដល់ បាត់កម្រិតខលបាត់កម្រិតខោបាត់កម្រិតចំបានបាត់កម្រិតចំព្រោះចំលើយ៉ាងចិត្តនោះម្ល៉េះហើយចិត្តដំណងមាននិយាយទៅប្រកាសបកលឬបកលឲ្យកាលនឹងចឹងទៅវាធ្វើឲ្យអតិថិថាអង្គប្រាក់យកចេះអង្គខ្លះយកចុះមានវិការខព្រះនៅបដែលប៉ុន្តែអ្នកកម្មវិធីយល់បែកគ្នា ហើយដល់ចឹងទៅបង្កើតពាក្យបរមវិទ្យាទៅពីលើខ្សោជាក្រុមជាក្រុមទៅវាតដល់ប្រសពយុបតនបតនដែលជាអ្នកធ្វើបានក៏មានតបមានពួកមានក្រុមមកនិយាយបែបក្រុមមួយនៅប្រតាមក្រុមនិយាយបែបក្រុមមួយបានបង្កើតតែជាសង្កេតនេះបន្តហ្នឹងបតនសង្កេតនេះមកឲ្យថាចោះក្រុមព្រៀបរក្សាទុកខែក្រុម បឋមខណ្ឌ8ទៅ9ដល់បឋមខណ្ឌសម្រាប់វិបត្តិចំណេញមានមកអីទេព្រះអង្គនេះជាសមត្ថភាពមូលហេតុដល់ពេលដល់ពេលសាសនានឹងបាន443ឆ្នាំ443ឆ្នាំ បានកើតសន្តិយនានឹងទីគេហៅបញ្ចលៈសន្តិយនាណាបញ្ចលៈសន្តិយនានៅក្នុងពុទ្ធសតវត្សទី5នេះសូមព្រះអង្គជាថាពេលឯងប្រារហំទាំងឡាយលោកប្រជុំគ្នាលោកពុទ្ធថាមនុស្សអំណត់ពីរិស័យមានប្រាជ្ញាច្រើនទេมันอาจ ចងចាំនៅអ្វីដែលគេនិយាយប្រាប់តគ្នាបានទេគេហៅមនុស្សសម័យភ្លេចសម័យភ្លេចអញ្ចឹងណាសម័យភ្លេចហើយតែអញ្ចឹងมันដូចជាមុនមកទេមុនមកស្ដាប់ចាំតតគ្នាដូចវាចាប់ពីសាសនានេះដល់ព្រះអង្គលោកសម្ដែងមករហូតដល់សាសនា443ហ្នឹងបាននៅថាមនុស្សនៅតែចាំអញ្ចឹងណាមនុស្សនៅចាំអញ្ចឹងមនុស្សនៅតែចងចាំណា ដោយបើចាប់ពីសន្តិនិទី5ទៅមនុស្សលែងចាំហើយសាសនា443ឆ្នាំគេហៅថាពុទ្ធបដិវត្តទី5ក្រោយពេលពៀននេះគឺលែងហើយលែងចាំហើយបានជាកើតចំណានេះកើតចំណាចាទុកនេះកើតចំណាចាទុកចំណាចាទុកចាទុកជាកពីនិការ ប្រទេសទុកយុទ្ធពីរិកាហ្នឹងប្រទេសរតនំក៏នាំមានប្រជុំចាចាទឹកបានកើតទៅជាសភៅកើតទៅជាស្លឹករឹតអីហូរហែបតខ្លះចានចំណាថ្មដើម្បីទុកឲ្យទៅហៅសំណាក់ប្រាជ្ញាបុត្រសម័យក្រោយនោះគ្នាសិក្សាបរិញ្ញាយកទៅមកកបតនេះកើតបន្តិចកើតសូត្រអីយើងសិក្សារហូតបន្តបន្តមកដល់យើងសពថ្ងៃរហូតដល់មាន មានរហូតដល់ថ្នាក់រៀនមានគ្រូមានសិស្សមានតៅអីមានការសរសេរហ្នឹងនាំគេថាបងគេអត់ចាំយើងត្រូវដឹងប្រវត្តិពុទ្ធសាសនាហើយនៅក្នុងសម័យគេហៅថាសក្តិយៈសង្ជយនីគឺឆ្នាំ2218នៅពេលនោះឆ្នាំ218ត្រូវព្រះនិព្វានហ្នឹងណាគឺសង្ជយនីនេះនៅក្នុងស្រីលង្កានេះនៅស្រីលង្កា អត់នៅចំពោះទីទេណាតតិយកនឹងជ័យលៀននៅចំពោះទីទេបាននោះមានប្រារហន្តមួយចំនួនលោកដៃគ្នាសាសនា218ទាំងគេមាននៅចំពោះទីនិន្នាដល់សង្គយនីទី4និងជានីទី5នៅស្រីលង្កាសង្គយនីទី1ទី2ទី3នៅចំពោះទីសង្គយនីទី3ហ្នឹងតារហន្តហ្នឹង លោកពិចារណាឃើញលោកពិចារណាឃើញលោកថាដល់ទៅអនាគតកាលទៅពុទ្ធសាសនានៅចំពោះទីនេះអស់លែងមានស្មានណោះទៅរងរឿងនៅឯប្រទេសប្រទេសចុះបានលោកចាប់ប្រារហន្តព្រមទៅព្រៃលង្កាហើយប្រារហន្តពីរអង្គសោមថែមពុទ្ធរៈខែធ្វើដំណើរមកកាន់ជ្រោយសវណ្ណភូមិ នេះត្រូវសវណ្ណភូមិមកផ្នែកខាងកម្ពុជាខាងថៃខាងវៀតណាមហើយទៅណានឹងបែកខាងហ្នឹងហើយត្រូវសវណ្ណភូមិទៅដល់នោះនោះមកលោកឃើញចឹងលោកឃើញប្រារព្ធសក្តិយៈទាំងពីរនេះទៅជាភាពទីបងគេលោកហៅសាសនាទៅក្នុងអនាគតនៅរៀនអស់នៅនៅពុទ្ធទីនៃសុខទីអស់គឺចំណុចចិត្តរបស់ទេ ហើយឡើងដែរណាយើងឃើញឡើងនៅក្នុងសម័យឥឡូវសាសនា2540នៅលើដែលបាននិយាយពោះទៅលោកសំដោយសម័យព្រះដោយសំអរទូលមកតាមខ្ញុំណាធ្វើដំណើរទៅទៀតហើយ អត់ទៅទៅលោកទៅពីគុំទៅពីខៃទៅពីតាមទៅពីទីលេទេបាទជំនឿរបស់គ្នាដែលក្រុមគួរទៅលោកសាមគ្គីមានបរិរាមនិងបរិរាមជាប្រព័ន្ធដែលឡើងទៅពីវាអត់ទៅអត់ចឹងដល់តាមនៅមានទឹកដែលទឹកនេះគឺសាសនានៅទឹកទេបំផាសិទ្ធបាដែលសិទ្ធហើយការចឹងដូចជាសម័យតាយានទេវាជាថា ហ្នឹងប្រដែលសាសនាហៅចូលមកគឺមកបើមកស្វែងសាសនានឹងចូលវណ្ណភូមិហើយចូលវណ្ណភូមិគឺលោកណារៀននេះជានេះឡើយយើងហៅជានេះនៅក្នុងតយុគនៃជំនាញរៀនប្រធានអង្គលោកហៅថាប្រពុទ្ធបរិខាណាប្រពុទ្ធបរិខានឹងជាប្រធានក្នុងទីរៀនទី5 លោកលោកទៅរៀបចំការចារការប្រទេសណាការចារការប្រទេសនេះវាតាមប្រវត្តិពុទ្ធសាសនាអានទៅទេទុកជាកពីកិរិយាដើម្បីឲ្យប្រសងជនក្រោយលើករៀនសូត្របកតិយទានប្រទេសប៉ុន្តែការប្រទេសនោះជាជាតាមក្នុងសម័យនោះគេហៅទេលៈជាសាស្ត្រ នៅនៅស្រីលង្កានៅស្រីលង្កានៅកោះស្រីលង្កាចូលរួមនឹងឥណ្ឌាជាស្ដាមហើយជាស្ដាសេឡាឥឡូវគេហៅជាស្ដាសេឡាសេឡាភាសាភាសាឯណានោះនៅពុទ្ធបរិបទថ្ងៃទី5វិចារជាសេឡាភាសាមិនមិនមែនជាសំភាសាទេសំភាសាជាអ្នកភាសានៅឥណ្ឌា យើងសប្ថ្ងៃនេះគេហៅបល័យបល័យហ្នឹងគេហៅអ្នកអធិជាសាជាសន្តិវិសាហើយនៅក្នុងសម័យនេះដែលព្រះពុទ្ធសាសនាបាន218នោះសូមយកបន្តិចអ្នកដឹកនាំសង្គមវានោះគឺប្រមហានថានឹងជាប្រធាននឹងយកចំការផ្សព្វផ្សាយ ព្រោះដល់ខាងក្រោយអំពីរាជពុទ្ធប្រេណភាពនឹងមកគឺសាសនាយើងបែកជាជាថេរវាទនិងអាចារ្យវាទបែកពីជាថេរវាទនិងអាចារ្យវាទបើយើងនិយាយឡើងគេហៅមហាយានមហាយានសន្និយានអាចារ្យវាទថេរវាទគឺសន្និយានអាចារ្យវាទគឺមហាយាន ស្បែកចឹងបើដូចតែកាន់ធូធូហ្នឹងគឺមហាយ៉ាវណៃនេះមហាយានកាន់ធូកាន់ធូអត់ពួកគេរើសយកតែកថាបទណាដែលស្រួលស្រួលគេយកមកធ្វើកន្លែងណាតឹងតឹងយកអត់តាំងទេមានយកអត់តាំងអត់តាំងទេណាយកសង្កេតមានតប៉ុណ្ណឹងហើយនៅទុកជាប់នៅបែកទី2 នៅប្របាយជាទីឲ្យសពថ្ងៃនៅពេញបន្ទប់ហើយតាមតែច្រើនហ្នឹងលោកសំនៅខាងចរិតបតិចិត្តខាងមហាយានសុខបាយនេះមានទាំងប្រអើជាកម្លាំងធម្មតាត្រង់ពេលណាមានលទ្ធិក៏គេទៅធ្វើពីដួលទៅស្លៀកចិត្តមានជាគួរទៅតែបតិដល់ដាក់នឹងអត់ដាក់នឹងវាលីទៅអាចគេនាំយកចិត្តឲ្យធម្មតាហើយទៅចិត្តបាយនេះធម្មតាគេកាន់ទូ និងមហាយមចំណែកធម្មយមនៅប្រផាជាប់ស្ថាប័តបឋមខណ្ឌពីរជាប់បាត់មួយពីរមើលរបស់បឋមខណ្ឌដែរនេះវាមានកាត់មិនប្រាប់មិនធម្មយមនៅប្រកម្មអចារ្យណានៅទេវៈនៅទេវៈនៅប្រកម្មចឹងហើយពួកមហាយមនេះគេចូលចិត្តយកខាងកតោទេសោត គេមិនយកខាងវិន័យកថាទេអញ្ចឹងបាននៅក្នុងសាសនាមហាយាននេះមានអបអសតកម្មមានកថាកម្មមានឧបសម្ភារកម្មអីទេគឺវិបុស្សចិត្តចិត្តកណាអត់មានបញ្ញត្តិកម្មទេនឹងចឹងបានលើកឡើងអំពីព្រះអង្គយើងថាក្រោយពីពុទ្ធវេទទានសាសនាបាយទីហើយដល់រហូតដល់សព្វថ្ងៃនេះហើយចេះតែតាមទៅតាមទៅ ហើយគេគ្រប់ណាគេមិនគ្រប់យកប្រពុតទៅខឹងវិញគេយកទូអពុរិស័កយ៉ាងវិញដូចជាប្រាជ្ញាយើងត្រូវកាលថ្ងៃស្អែកនេះជាខុសយកពុរិស័កការប្រព្រឹត្តការបានលើនេះអញ្ចឹងព្រះជាម្ចាស់ការលោកនៃពុរិស័កអញ្ចឹងបានប្រាំលោកសន្និបាតមានកន្លែងស្ដាប់ខុសមានកន្លែងស្ដាប់ត្រូវណាស់ ជំនាញគូមានសັບមានគូមានសັບម្ល៉េះហើយដំណើរពុរិស័ព្ទដែលមានមានគូមានសັບអញ្ចឹងយ៉ាងហ្នឹងគឺប្រាប់សាសនាពុទ្ធសាសនាបែបណាយើងយកកន្លែងគូគូយកមកប្រើយកមកប្រើការមិនមានទៅដល់ពេលពុទ្ធសាសនាបាន956ពុទ្ធបរិវត្តទី10 ពុទ្ធសមុទ្រពីរដងមានសភារៈមួយព្រះអង្គឈ្មោះថាប្រពុទ្ធគ្រូសាចារ្យណាតាមឡាយកំដូរពុទ្ធគ្រូសាចារ្យលោកថានៅចំពោះទីទេតែដល់ទឹកជារបស់លោកចាក់បាក់លោកតែតែមានប្រចាំដាគិតថាធ្វើដូចនឹងណោះ ដើម្បីឲ្យព្រះពុទ្ធសាសនានេះប្រព្រឹត្តអ្នកនោះក្នុងសាសនាមានយល់វិសិទ្ធមានចិត្តធ្វើសិលៈជាសានឲ្យមកជាបានទេជាសានឲ្យអមានចិត្តអបតថាផងឡើងចឹងទៅលោកបានប្រើពុទ្ធសាសនាទៅទៅចលនទៅនៅ នៅស្រីលង្កាជាសាសនាបាន960អា959ដើម្បីលោកទៅត្រឡប់ទៅទីនឹងធ្វើអនិយាយពីសោតនិយាយពីបាត់ជាសាមីហើយពេលនោះអស្ចារ្យប្រកបនៅក្នុងរយលង្កាជាលោក គេទៅលើមកទេរៈមកពីកម្ពុជាគឺឲ្យរូបសំណាទៀតមកចង់សុខធ្វើទៅពីការទីសិលៈទេវតាដែលជាអ្នកខៈទេវតាទៀតសូមធ្វើអត្តកថាដល់ជាសិលៈទេវតាមកជាអ្នកខៈទេវតាឯកប្រាំនេះពុទ្ធសាសនាមកមិនអត់ជឿដល់ជាប្រសងជាព្រះអង្គលោកជំនុំគឺលោកថា ប្រធានខ្ញុំរបស់វាមិនសម្លាញ់ទេប៉ុន្តែខ្ញុំអត់ជឿខ្ញុំសម្លាញ់ព្រះអង្គអត់ជឿថាព្រះអង្គអាចជាសម្រាប់ភាពបាត់បង់គោលប្រយោជន៍ជាសម្រាប់ព្រះតាមមកជាបន្តទៀតដែរហើយគឺអត្ថកថាគ្រប់ចំណុចនៃកតោរបស់ព្រះអង្គហើយមកជាបន្តទៀតដែរឥឡូវឆ្លងធ្វើអីទៅខ្ញុំជឿប៉ុណ្ណោះបានថារំលឹកដល់តាមសាររបស់ លោកក៏ចាប់ដើមរៀបចំពិធីមួយលោកសម្លឹងលោកចេះប្រកែករបស់មិនចាប់ដែរនៅក្នុងចម្ពោះទេនោះលោកគិតថាតើប្រពុតជនចាស់លោកសម្ដែងធម៌ដែលទៅទៅទៀតតើធម៌ធម៌ណាដើមធម៌ណាកណ្ដាលធម៌ណាចុះតើលោកមកព្រួយទៅលោកឃើញថាបើមិនចិត្តទៅធម៌មើលហើយវាសុទ្ធជាផ្លូវទៅទៀត បង្កើតប្រទេសនោះហើយប្រទេសលុតរយៈយើងបីប្រទេសមានមានមានសិលមួយទៀតប្រសិនផ្នែកសមាធិទៀតនិងវិបស្សនាទៀតទៅទេទរទេបានចប់មានទេវតាមួយយៈយកលបាក់លោកចង់ទេវតាលោកចង់ធ្វើឲ្យពុទ្ធសាសនាមិនអត់អតិពល ពុទ្ធសាសនាប្រទេសចូលឯកទេសចាប់ហើយលើបាត់បាត់ទៅពីរដោយគិតទៅប្រទេសសាថ្មីប្រទេសបន្តទៀតពេលចាប់គេប្រាយលះបាត់ទៀតនេះចុះទៅណាបាត់ប្រទេសបន្តទៀតបានបីកាត់គេដើរយកទៅប្រហារទៅអស់ទីគេដើរទៅពីអីវាបានបាន9 9ទៅទៅណា9ទៅទីទៅពីសុទ្ធនៈណាវាមាន3 3 19 ពុទ្ធគូសាចារ្យលោកចូលទៅប្រជុំសង្ឃប្រជុំសង្ឃដើម្បីឲ្យទៀងយកដល់អងអង្គកាន់កាន់ទៀងអស់នេះពីព្រោះបើសិនជាសូត្រសាស្ត្រប្រព្រឹត្តណាមួយវាថាពុទ្ធគូសាចារ្យបញ្ញាមិនមានដល់ចំណាក៏29ទាំង9ហ្នឹងគឺមាន3មុខយកសិលមួយ សូវវាមានបីទៅយកមកគ្រប់ទៀមនោះទាំងខំទាំងស្បៀសទាំងអក្សរាវរត់ទាំងបតតទាំងតពកតាំងគ្នាដោយកុំព្យូទ័រយើងមកលោកពីឲ្យប៉ុនខំមកបានដឹកនៅអាហារប្រាប់នៅធម្មតាទេទេរាមេទៅមកពីចម្ពោះទីនេះតែឧបជាប្រឡងនៅជារឿងធម្មតាមហានប្រាណមកមហានប្រាណចេះដឹងខ្លួនណា សរសេរពីដីដើមទាំងអស់បាត់អសរមួយទាំងអស់លើសពីមួយម៉ាត់ហើយទាំងអស់ឆោះបន្ទាត់មកកន្លែងណាបន្ទាត់ទី2ទី2ដូចគ្នាបន្ទាត់ទី3ទី3ដូចគ្នានេះប្រាជ្ញាបានគេនោះប្រកាសលោកសំមន្តអោតាមលើទៅបំណងនេះមិនតែមនុស្សធម្មតាទេគឺបាក់ជាទូអង្គប្រតិហាមេត្រីរបស់សាសនាពុទ្ធជាយ៉ាងនៅក្នុងសម័យនោះ ប្រសងប្រពុតអង្គបានសម្រេចចិត្តថាប្រពុតគួរស្វែងការប្រកបជារឿងបរិអាវិកិមិនដូចសាសនាព្រះអង្គហើយក៏បានប្រគល់ប្រគល់ទៅពីតាមសរសារពុទ្ធរបស់គឺថាប្រសងនៅស្វែងពេញចិត្តណាលោករៀបចំគឺជាទៅពីការជាអត្ថកថានឹងគឺថាប្រតិបត្តិការអស់មួយឆ្នាំ មួយឆ្នាំហើយអត្តរដ្ឋានមាន3នៅលើលង្កាមាន20អត្តរដ្ឋានទេគឺអត្តរដ្ឋាននោះឈ្មោះមហាអត្តរដ្ឋាននិងប្រមាណប្រភេទលោកប្រទេសទុកហើយអត្តរដ្ឋាននោះគឺហៅបច្ចរិយបច្ចរិយអត្តរដ្ឋាននិងប្រតាមនៅលើលង្កាប្រទេសទុកហើយអត្តរដ្ឋាននោះគឺហៅរដ្ឋរដ្ឋាន នោះគឺប្រសិនពេលការលោកព្រះសម្ដែងនៅព្រះវិរំទីទេវវិហារចាំបានន័យថាសន្តានសំយល់ទៅណាគឺជាសម្ដីរបស់បតិរានៅជាពុទ្ធកាយជាសម្ដីរបស់បតិរាដែលលោកប្រទេពន្យល់អំពីពុទ្ធិកាពុទ្ធិកាលោកពូមកវានៅទឹកដុំទឹកដុំមិនងាយយល់ទេ នៅដណ្ដុំដណ្ដុំឡើយរំចំឲ្យអ្នកបុស្សប្រវត្តិប្រតិដាទាំងអស់ហ្នឹងនាំគ្នារៀនសួរនាំគ្នាសិក្សាសួរបានលើកទៅអត្ថកថាសម្រាប់ពញ្ញុលពុទ្ធិកាឯងអញ្ចឹងតែចាំហ្នឹងពុទ្ធិកាគឺជាពុទ្ធិកាព្រះដល់អត្ថកថាគឺជាប្តីរបស់អសេរៈជាប្រារហ័តជាប្រធានអនុសាសន៍ឯតពុកមន្ត្រីព្រះណោលោកទេលោកទេលោកទេលោកតាម ហើយក្នុងសម័យដែលប្រពុតពុទ្ធអាចារ្យមុនពេលគឺព្រះអង្គនៅប្រគំប្រគំនៅរង្វាត់មួយហៅថាប្រធានអ្នករៈប្រធានអ្នករៈហ្នឹងគឺវត្តហ្នឹងដែលមានប្រធានដែលមានប្រសង្ឃបាលខែជាប្រធានសង្ឃច្រើនណាស់នៅនោះច្រើនណាស់ហើយបើចឹងល្បីដល់ដាច់ខែ3នៅស្រីលង្កាដាច់ នៅពេលលំកានក៏មានចិត្តជ្រះថ្លាពេញចិត្តទំនុករំលឹកហាក់បណ្ដាគ្រប់គ្រាន់តាំងពីបដាប់ចាតាំងពីស្លឹករឹតអីសពសារពើដល់បីចាបញ្ចប់មកខ្លួនម៉ៃនេះក៏ដែរណាមានថាទៅយើងនឹងទៅប្រទេសស្លឹករឹតបុតាមមានសេចក្ដីតំណាងប្រពុតគូសាចាលោកចាបាយពីរមួយឆ្នាំលោកចាបាយពីរមក តែចំពីចាមកគាត់អាចចំណាំគោដូចជាកំពុងណាចានៅក្នុងដៃទីណាហើយយើងគួរឲ្យអត់ចាជាសាសីលៈដល់មកមកជាមានបានអ្នកអត្តឲ្យចំណាយចាឬឲ្យមានប្រេងហើយលឿនស្លេងណាលោកធម្មតាទេធម្មតាហើយលោកយកអត្តកថាមកបំដែងទៀតនេះបំដែងណា អបតថានៃឈ្មោះថារឹកចៈណារឹកកថាកថានេះជាអបតថាផ្នែកខាងវិន័យ10អត្ថហេតុទី2សាមញ្ញសបាសាវិកាសាមញ្ញសបាសាវិកាគឺអត្ថកថាវិន័យអត្ថកថាដើមរឿងកម្មទី1លោកមកបំបែកបាន5លោកមកបំបែក នឹងនៅខាងលើនឹងទៅតំបន់ហ្នឹងព្រះអង្គខ្លះនៅឆ្លប់មើលណាកាយសពេលសមន្តបតិកាទី1ទី2ទី3ទី4ទី5ហ្នឹងអង្គខ្លះទៅវិញទៅដល់ហើយអត្ថកថាមួយទៀតហៅថាមហាអត្ថកថាអត្ថកថាទាំងមួយពុទ្ធពូសាចារលោកទេបាន5និងអត្ថកថាប្រសោត អត្ថបទទី1មកថាសញ្ញាបញ្ញត្តិវិញ្ញាណទៅណៃសញ្ញាគុលនៅណៃនឹងអត្ថបទរបស់ទៅពីទីខាងកាលអត្ថបទទី2បបញ្ចសុលនីនិងអត្ថបទមជ្ឈវិការទី3សម្រាប់តបកាទនីលោកកាទនីសម្រាប់តបកាទនីជាអត្ថបទរបស់ទៅពីខាងកាល ហើយអត្តកថាទៅគេហៅមនោរថតរណីអត្តកថាអង្គតរិកាយដល់អត្តកថាទី5បរមត្តរជរិកាអត្តកថារបស់កពីខតតនិកាយអញ្ចឹងក៏ប្រៃវរៈមាន5ជាសញ្ញាយមានសញ្ញាយសំគិរិកាយអង្គតរិកាយខតតនិកាយបធរៈពុទ្ធោសាចាលោកសរសេរពន្យល់នៅលោកសរសេរពន្យល់បានទៅជា5កពី ហើយអត្តកថាអត្តកថាមានការមកគឺអញ្ចឹងសូមយល់ថាអត្តកថាហ្នឹងគឺអត្តកថាវិន័យ5កពីសូត្រ5កពីសប្ងៃគឺជាគេមរតករបស់ព្រះពុទ្ធគូសាចាដែលលោកបំដែកចេញអំពីអត្តកថានៅប្រៃលង្កាបានថានេះវាបានថាវិទ្យាសាស្ត្រខ្លះក៏អត្តកថាខ្លះប្រែទៅជាថៃទៅប្រែទៅជាឡាវទៅប្រែទៅជាខ្មែរទៅ ព្រោះលេងខ្មែរខ្ញុំថាអីកាពីខ្មែរកាពីថៃអត់ទេកាពីព្រះយើងកំឡងយើងនិយាយប្រតាមឲ្យទៅជាព្រះខ្ញុំទៅនឹងទទួលការការអស់ដល់ផ្នែកខាងអភិធម្មដែលហៅអត្តកថាដើមបញ្ចរិយតថាអត្តកថានោះគឺលោកសរសេរនៅខាងអភិធម្មអបសាលវិអត្តកថាធម្មសង្ឃនិកកោ tapi kamu sanggalinya nak kata kamu ada apa saling ini. Apa kata itu kamu hati itu sendiri, itu jatah cara bos kita hal sama kau. Ada apa kata itu baik semua bormat itu sendiri. Nan itu berkau dan peral. Itu kita kata បកគលសំណាក់កថាវត្ថុយកមកកាត់នៅមហាប្រធាន នឹងខ្ញុំមានសើដែរណាអត្ថកថាខ្ញុំមានសើប៉ុន្តែយើងឥឡូវនេះនៅក្នុងផ្នែកយើងតែអស់បាត់បង់សម័យឯកឧត្តមពលពលគាត់បំផ្លាញអស់យើងគាត់មុនទៅកាន់ប្រាក់លួយគាត់ក៏សោកទុកអ្វីអ្វីគឺទៅខ្សែពីខិតរបស់នឹងឯកឧត្តមរបស់ទៅប៉ុន្តែនៅប្រទេសថៃ ប្រទេសថៃនៅប្រទេសថៃគឺគឺបន្តទឹកកបតាមតាមតាមបល័យប្រទេសជាអតថៃដល់ប្រទេសជាអតថៃចឹងនៅប្រទេសថៃគឺគ្រប់គ្រាន់គឺគ្រប់គ្រាន់ពីវិការកម្មការពីយើងទាំងអស់ប្រទេសមានសង្គ្រាមទេខ្មែរយើងអស់អស់ចឹងតាមស្រាវជ្រាវសិក្សាតទៅតាមបរទេសទៅប្រទេសថៃទៅប្រទេសដទៃទៀតអមានខាងទេធំពីតំបន់ដែរ របស់យើងយើងទីក្រុងមហាសន្តិភាពថ្ងៃនេះនៅប្រទេសរបស់កបសាការនៃខាងលេងអត់បានខ្ញុំមិនអារោអរទៅបានពីគាត់មកមើលណាបាត់អស់អត់ដល់ទេប្រហែលថាបានស្ដាំមានថាហាត់ចំយកដល់មាននៅនេះដល់ នៅក្នុងសម័យដែលព្រះពុទ្ធគូសាចារ្យទៀតណាលោកប្រែកពីប្រត្រៃបដកឬសមថកថាអីសត្វសារពើជាទេលវិសាមមានកតិសានក្នុងសម័យនោះគឺចាស់សង្កេយនីមួយដែរគេហៅហដ្ឋសង្កេយនីសង្កេយនីទី6នៅក្នុងសម័យពុទ្ធសករាជទី10សាសនាបាន959នៅក្នុងសម័យនោះ នឹងបានពុទ្ធសាសនាទៅដែលលោកបាត់ជួយអឺដល់យុទ្ធនេះយុទ្ធនេះបានថាបញ្ញាពុទ្ធសាសនាក្នុងសម័យនេះគ្រប់ទូលជាប្រាក់តាមប្រតិភូរិកម្មដែលត្រូវរកដឹកក្នុងសម័យកាប់បញ្ញាធម្មតាណាចាក់ជួបព្រះអង្គហ្នឹងប្រយ័ត្នមិនមានទៅទេនិយាយដឹងណាក៏ដឹងចិត្តប្រាប់នៅប្រទេសបកថាក៏ដឹងចិត្តប្រាប់ដឹងប្រទេសប្រាប់ព្រះអង្គលោកព្រះពុទ្ធសាសនាសំនិយាយថាមិនមានកម្មវិធី គ្រប់គ្រាន់ណាបានប្រទេសបានត្រឡប់ជាតាផងណាយកពីដីឲ្យត្រូវតាមន័យរបស់ពុទ្ធទៀតមកឲ្យខុសយើងតបថ្ងៃនេះរៀនបត្រៃរបស់មិនមានអត្ថកថាមើលទេយើងអត់ចេះទេព្រះអង្គទៀតយើងយើងនឹងបកាទេមិនចប់ព្រោះបត្រៃរបស់នៅដុំដុំនៅដុំដុំក្នុងកណោកណោជាខ្លះកំបាំងនៅនឹងមកអញ្ចឹងអត្ថកថាប្រភេទដែលលោកប្រទេស គឺពីសម័យដើមមកគឺដូចធ្វើឲ្យពុទ្ធិការបស់ព្រះងាយយល់ហើយយកមកបំបែកយកមកអត្តពលយល់សង្ឃាណាសង្ឃាចឹងបានព្រះអង្គព្រះអង្គមកខាងថៃអង្គណែមានតែទាំងអត្តកម្មហ្នឹងណាខ្ញុំព្រះអង្គត្រូវខ្ញុំបណ្ដាបានទីជិនលទ្ធិសោតជឿចប់យកមកកលសត្វពុទ្ធមកពួកគេយើងអត់អត់គ្រប់ណាវាស្បខាង ចឹងប្រទេសណាដែលជាព្រំយើងគួរតែយកមកដើម្បីធ្វើជាកម្មវត្ថុសម្រាប់គឺផ្ដល់នូវសេចក្ដីបញ្ញាប៉ុន្តែយើងយកសាសនានោះអត់យកសម្រាប់ថៃមកទេណាណាគឺទៅចម្លងយកទៅសម្រាប់កម្មវត្ថុថៃមកដែរព្រោះពុទ្ធសាសនាពិតជាពុទ្ធសាសនាតែអាចខ្សែគឺដោយសារតបតិភាព នីមួយនីមួយណាហើយទៅមានបទផលថៃនេះខ្មែរមានបទផលថាជាបទមានបទផលផលពុទ្ធមានមានបទផលពុទ្ធមានអានមានបទផលមានបទផលចឹងយើងមើលទៅឃើញវិធីការប្រពុតតែមួយប៉ុន្តែដល់វិធីការនៃការរៀបចំក្នុងការគោរពប្រតិបត្តិគឺឃើញផ្លែកគ្នាផ្លែកហ្នឹងមិនមែនប្រពុតឲ្យផ្លែកទេគឺជាតិមនុស្ស ទេបបធររាធររបស់មនុស្សនៅក្នុងដែននោះអង្គចឹងវាខុសខុសគ្នាចឹងទេចឹងដល់យើងត្រូវរៀនបើយើងត្រូវរៀននៅយកកពីពីជប៉ុននៃទីថៃនៃកពីពីភូមិយើងទៅទីកន្លែងមកកាគឺយើងយកទៅពុទ្ធិកាព្រះនេះមិនអាចអបថាបានទេរបស់ទេមិនមែនចម្លងទាំងមានបរិបទទីខែអនទីចប់ដល់ទីនេះត បត់បាយគ្រៀមទៅខំទៅយកដែរអត់ទេនឹងមកកបឲ្យច្រឡំនឹងមកហើយនឹងរឿងខ្មែរផ្សេងទៀតហើយអត់មកទៅច្រឡំមិនមិនថាច្រឡំមកនឹងតែផ្ដាស់ឡើយមានផ្ទះមានផ្ទះសម្រាប់ការឃើញទម្រង់របស់ខ្មែរទេ